បាទអូខេសូមជម្រាបសួរបងប្អូនវិស្វករទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំនឹងបន្តសិក្សាទៅលើមេរៀនរបស់យើងទាក់ទងនឹងការគូប្លង់អូខេដូចបងប្អូនបានដឹងហើយ នេះគឺជាប្លង់គ្រឹះដែលខ្ញុំបង្ហាញរបៀបនៃការគូគូហើយមុននឹងចូលមកដល់កន្លែងនេះ យើងត្រូវយល់នៅចំណុចនេះមួយចំនួន នេះគឺមេដ្ឋានវា គឺមួយលើ40អូខេហើយមេដ្ឋានដែលយើងគូខាងលើនេះគឺជាមេដ្ឋានពេញរបស់វាគឺ1លើ100បុកបុកគេ1លើ100អញ្ចឹងអានេះនៅក្នុងប្លង់ដែលយើងគូសនឹងគឺប្លង់វាគឺគឺ1លើ100តែម្ដងប្លង់ដែលយើងបាន set up វាតែនេះគឺជា1លើ40អញ្ចឹងបងប្អូនគូសគូសមិនមែនគូសនៅក្នុងអានេះទៀតទេអានេះគឺ1លើយើងអាចគូសនៅក្នុងនឹងបានប៉ុន្តែយើងអាចបង្កើតនៅប្លង់ថ្មីមួយទៀតអញ អូខេបងប្អូនអាច copy អាប្លង់ហ្នឹងមកព្រោះអាប្លង់នេះគឺជាប្លង់ស្រាប់តែម្ដងដែរបាទប្លង់ស្រាប់តែម្ដងឥឡូវខ្ញុំបង្ហាញពីអារបៀបនៃការគូសប្លង់បែបនេះបាទបងប្អូនគ្នាប្លង់បែបនេះគឺជាប្លង់វាគឺប្លង់វា1លើ40បាទអញ្ចឹងបើសិនជាយើងមានមានប្លង់1លើ100ហើយគឺបងប្អូនគ្រាន់តែ scale វាមកបរួមវាមកអញ្ចឹងដើម្បីឲ្យ scale បងប្អូនអាច select នៅលើប្លង់ហ្នឹងហើយបងប្អូនវាអសរអីទេ បាទអក្សរ S មកតបមកបងប្អូន sorry បងប្អូន space វាមកតបមកបងប្អូនជ្រើសរើសចំណុចដែលត្រូវ zoom វាកន្លែងនេះហ្នឹងតមកទៀតបងប្អូនវាយើង zoom មិនគឺមួយលើ40បងប្អូនត្រូវយក40លើ100មានន័យយើង zoom មកប្លង់ប្លង់100នេះបាទយក40លើ100បន្តមកបងប្អូន enter មកអូខេនៅក្នុងប្លង់ដែលយើងគូសហ្នឹងវានៅប្លង់ប្លង់នេះបងប្អូនឃើញប្លង់នេះវាមានច្រើន បាទវាមាន scale វាច្រើន scale វានេះគឺ1លើ10អានេះ1លើ10អូខេបញ្ជួរនេះគឺសុទ្ធសឹងតែ1លើ40ទាំងអស់ហើយខ្ញុំសូមបង្ហាញបងប្អូនទៀតថារូបរូបរបស់អីគេ រូបអានេះរូបនេះគឺជារូបរូបអីគេបងប្អូនគេរូបកសរគ្រឹះរបស់វាអាហ្នឹងគឺប្លង់ដែលយើងកាត់មើលពីលើមកប៉ុន្តែរូបនេះវាធំបើសិនជាយើងប្រៀបធៀបរូបនេះគឺវាតូចទេហើយដោយសារយើង scale វាឡើងទៀតអញ បាក់ scale វាឡើងទីបើយើងមិន scale រូបវាតូចទេពេលយើងយកមកសិក្សាលើប្លង់រូបតូចវាធ្វើឲ្យយើងពិបាកពិបាកមើលថាតើនេះគេដាក់រៀបដៃប្រមាណប្រមាណបងប្អូនទេកម្រិតនេះប្រមាណប្រមាណអញ្ចឹងបងប្អូនត្រូវស្វែងយល់ចំណុចហ្នឹងពេលមកដល់កន្លែងនេះយើង zoom ចានេះគឺខ្ញុំ zoom វាទៀតមួយលើប្រមាណខ្ញុំធ្វើសាស្ត្រថ្មីគឺខ្ញុំបាក់ scale វាចុះហើយចុចចំណុចនេះហើយគឺ40នៃចែកឲ្យ100អូខេហើយ enter វាមកបងប្អូនទេបាទ នេះគឺខ្ញុំចាប់ទាញវាឲ្យមកគិតគ្នាមកចឹងអូខេតមកទៀតនៅក្នុងប្លង់នេះនៅ ពេលដែលយើង ប្រើប្រាស់នៅប្លង់មួយលើលើ40 dimension ដែលយើងយកមកវាស់ហ្នឹងក៏វាត្រូវវាត្រូវតូចដែរបាទវាត្រូវតូចជាងមុនដែរនៅក្នុង dimension ដែលខ្ញុំបានកំណត់ គឺខ្ញុំកំណត់មួយលើ100ហើយខ្ញុំ edit វាខ្ញុំ rename វាសិនបាទអានេះមួយលើ100បាទនេះគឺ ខ្ញុំដាក់ប្លង់វិញគឺ1លើ100អូខេបាទ1លើ100ឥឡូវបន្តមកខ្ញុំ add the new មួយទៀតខ្ញុំ add the new ទីនេះអូខេ add the new ទីនេះដោយយើងស្គាល់ស្គាល់នៅ dimension ដើមនេះអញ្ចឹងបងប្អូនកំណត់យើងចង់កែនៅលើ dimension ហ្នឹងយើងកំណត់នេះតែតែម្ដងហើយយើងយកមកកែឥឡូវខ្ញុំលុបវាចោលអញ្ចឹងអានេះគឺអានេះគឺយើងយកតែ40នៅក្នុងវាមានអាចមាន75បងប្អូនវាមាន75ខ្ញុំខណ្ឌនិយាយវាមក ពេលយើងដូរ75អ្វីដែលយើងត្រូវផ្លាស់ប្ដូរបងប្អូនដូរកន្លែង feed នេះ feed នេះគឺបងប្អូនដាក់75ដែរដើម្បីយើងគុំវាមកងាស់បាទនេះ feed 100បន្តមកទៀតយើងអាចយកអានេះមកប្រើទៀតបានអញ្ចឹងអានេះគឺខ្ញុំ set set នឹង new មួយទៀតអញ្ចឹងអានេះគឺខ្ញុំលុប copy ចោលចោលអញ្ចឹងអានេះ100ដដែលប៉ុន្តែអានេះគឺវា50វាអាចមាន50នៅក្នុងហ្នឹងខ្ញុំ continue លើវាហើយខ្ញុំថ្ងៃនេះខ្ញុំដូរដាក់50ដែរអូខេខ្ញុំដាក់50ដែរ កន្លែង fit នេះ fit នេះគឺយើងយកហើយ primary និងមេរៀនក្រោយខ្ញុំប្រើកន្លែង fit ខ្ញុំដាក់50ដែរអូខេតមកទៀតខ្ញុំចង់បង្កើតចេញពីអាប្លង់100នេះនិយាយរួមទៅប្លង់70នេះ50នេះគឺយើង scale វាទេបើ100គឺយើងវាស់ dimension របស់វាគឺទំហំទីខ្ញុំបង្ហាញទំហំវានឹងខុសគ្នាអញ្ចឹងខ្ញុំយូរវាមកបាទខ្ញុំខ្ញុំលុបវាចោលអានេះគឺខ្ញុំដាក់មកគឺខ្ញុំដាក់40តបខ្ញុំ continue តោះខ្ញុំមកកែកន្លែង feed ដដែលកន្លែងនេះខ្ញុំដាក់40អូខេមកទេតោះមានចូលអូខេតោះទៀតគឺវាអាចមានផ្សេងផ្សេងទៀតគឺខ្ញុំនឹងបង្កើតនៅពេលក្រោយ បាទនៅពេលដែលយើងយកមកវាស់គឺយើងអាច set set new current សម្រាប់ប្លង់ number នេះគឺ100លើ100ទេខ្ញុំ set នៅនេះពេលយើងយកមកវាស់ព្រោះខ្ញុំគូសរូបមួយនៅក្នុងនេះខ្ញុំគូស rectangle មួយនៅក្នុងនេះមកឬក៏ខ្ញុំវាស់នៅរូបនេះជាក់ស្ដែងរូបនេះពេលខ្ញុំខ្ញុំខ្ញុំវាស់វា ខ្ញុំវាស់វាអានេះគឺ dimension ហ្នឹងគឺប្លង់ dimension របស់យើងគឺ100អូខេអូខេបាទអានេះវាស់ទៅវាតូចពេលឥឡូវយើងគូសរូបមួយ ក្នុងនេះអូខេយើងគូសរូបមួយក្នុងបាទគូសរូបមួយក្នុងទីនេះខ្ញុំ copy វាមកយ៉ាសំទោសហើយខ្ញុំ copy នៅលើវាខ្ញុំ copy រូបវានឹងមកហើយបាទ បាទខ្ញុំ copy នៅលើហ្នឹងខ្ញុំប្រៀបធៀបតាក់ទង dimension dimension ហ្នឹងវាមាននៅក្នុងនេះអឺអូខេបងប្អូនអាចយកខាងលើមកវាស់ក៏បាននេះគឺគឺយើងវាស់ប្រើប្រាស់1លើ100បាទ1លើ100គឺគឺ dimension យើងគឺ100 100នេះបាទអូខេអញ្ចឹងបើវាយនៃការវាស់ហ្នឹងបងប្អូនឃើញអានេះទំហំទំហំនៃនៃនៃ dimension នេះអញ្ចឹងបើសិនខ្ញុំដូរយកវាមួយនៅលើ75បងប្អូនឃើញទេអញ្ចឹងកាលណាយើងដូរលើ1.75 អានេះ250ដែរប៉ុន្តែតិចហ្នឹងវាតូចអូខេអញ្ចឹងបើសិនជានៅក្នុងអឺមេឋានរបស់យើងគឺ1លើ40យើងយកយកអីគេគឺយកយកអាយ៉ានេះមកប្រើអូខេយើងយ៉ានេះមកប្រើពេលយើងវាស់ទៅតិចហ្នឹងវាបដូរទៅតាមរូបនោះដែរអូខេបងប្អូនឃើញបាទបងឃើញនេះរូបតិចនេះប៉ុណ្នេះអញ្ចឹងបងប្អូនឃើញតិចតិចអានេះអានេះធំជាងអានេះតិចអានេះធំជាងអានេះតិចនៅវាមានមួយទៀតគឺប្រហែល 1លើ50មួយនេះខ្ញុំផ្លេចបង្ហាញបងប្អូននេះបងប្អូនរើសវាមកនេះគឺ1លើ50បាទហើយខ្ញុំវាស់វាអញ្ចឹងអានេះវាធំជាងអាលើបន្តិចជារួមនៅក្នុងការប្រើប្រាស់យើងអាចរើសបើសិនជារូបខ្លះយើងចង់រូបខ្លះវាត្រូវការប្រើប្រាស់នៅ dimension មកទៅឃើញធំតែដូចជារូបនេះជើងតាំងសសរពេលយើងយកវាមកវាស់មែនតើទៅយើងត្រូវយើងត្រូវបរិចរូបនៅឲ្យធំបរិចរូបឲ្យធំ ដើម្បីគេព្រោះយើងគូធម្មតាយើងគូបង្ហាញគេមានមុខកាត់ដែកមានអីចឹងបើសិនជារូបនឹងតូចពេកយើងយើងមកដាក់ចូលក្នុងប្លង់តែមួយចឹងទៅយើងមើលឃើញបាទយើងមើលឃើញហើយតិចទៀតនឹងពេលដែលយើងធ្វើការ scale រូបនឹងឡើងខ្ញុំបង្ហាញវីដេអូរូបខ្ញុំលុបនេះចោលអូខេខ្ញុំលុបវាចោលឥឡូវខ្ញុំគូសរូបមួយដែលវាមានប្រវែងច្បាស់លាស់ដើម្បីបងប្អូនងាយស្រួលខ្ញុំគូសរូប vertical មួយ យ៉ាងនេះគឺខ្ញុំយក2000ចុះខ្ញុំ tab ហើយខ្ញុំយក1000ខ្ញុំ space ដាក់វាចោលរូបនេះឥឡូវយើងធ្វើការវាស់ឥឡូវខ្ញុំវាស់ឧទាហរណ៍ខ្ញុំវាស់ប្លង់អឺ dimension វាគឺ1លើ100អញ្ចឹងអូខេ1លើ100អញ្ចឹងខ្ញុំវាស់រូបនឹងសិនដើម្បីបង្ហាញបងប្អូននេះ2000ត្រូវបងប្អូនទេនេះ2000បាទនេះ1000បាទតោះខ្ញុំ copy រូបនឹងចេញមកខាង ពីររូបនឹងមួយមួយដើម្បីដាក់មកទីនេះបង្ហាញបងប្អូនបាទរូបរូបនេះអូខេរូបនេះបាទឧទាហរណ៍រូបនឹងគឺជារូបដតូចដែលយើងទាញចេញពីចំណុចនេះបាទចំណុចនេះយើងកាត់យើងកាត់វាមកចំណុចនេះមកកាត់នៃសសរឬក៏សសរទាំងជើងតាងនៃសសរនេះគ្រឹះនេះពេលយើងគូសទៅវាតូចប៉ុន្តែយើងចង់បរិចវាធំដើម្បីពេលយើងយកទៅឲ្យគេធ្វើ គេមើលទៅវាស្រួលមើលយើងតូចពេកយើងពេលដែលយើងព្រីមលើប្លង់กระดาษយើងធម្មតា តូចពេកអញ្ចឹងយើងត្រូវការ scale វាឡើងអូខេ scale វាឡើងប៉ុន្តែមុនធ្វើខ្ញុំបង្ហាញឥឡូវខ្ញុំធ្វើនៅលើរូបមួយនេះជាក់ស្ដែងអញ្ចឹងនៅលើនេះគឺ ទំហំវាគឺ2000គុណនឹង3000គុណនឹង2500ឥឡូវខ្ញុំធ្វើនេះ3000គុណ2500ចឹងបាទ3000 2500 បាទអានេះគឺខ្ញុំឧទាហរណ៍អញ្ចឹងចុះតោះចាប់មួយវាមកក្រោមបាទ3000 2500បើសិននេះខ្ញុំចង់បរិចរូបហ្នឹងខ្ញុំត្រូវ scale ថាខ្ញុំ scale វាឡើង2ដងអញ្ចឹងវាតូចពេកនេះបាទខ្ញុំ scale វាវា scale មកតោះខ្ញុំ select លើនេះខ្ញុំ scale វាប៉ុន្តែឥឡូវគឺខ្ញុំវាស់វាមួយសិនដើម្បីមកឲ្យវាបាត់ថាអ្វីដែលខ្ញុំគូសហ្នឹងវា វាខុសឬក៏ត្រូវនេះ3000ណា អញ្ចឹងនេះមកនេះ2500បាទតទៅទៀតគឺខ្ញុំចង់បរិយបាទចង់បរិយវាឡើងខ្ញុំ copy វាចេញមួយសិនដើម្បីពេលដែលខ្ញុំបរិយទៅកុំឲ្យវាប៉ះពាល់ដល់នេះ ពេលដែលខ្ញុំចង់បរិយវា2ដងខ្ញុំ scale វា2ដងឡើងលើរូបហ្នឹងអូខេ scale វា2ដងខ្ញុំវាលេខ2មកបាទរូបនេះគឺវាធំជាងមុនអូខេខ្ញុំលុបអលីចោលចោលកាលណាវាធំជាងមុននៅពេលដែលបងប្អូនធ្វើការវាស់ គឺយើងវាស់មកយើងវាស់មកអានេះគឺប្រហែលគឺ600អានេះ6000ហើយនេះប្រហែលគឺ5000កាលណាវាធំជាងមុនបែបហ្នឹងបងប្អូនឃើញកាលណាវាធំជាងមុនបែបហ្នឹងវាធ្វើឲ្យគេវាធ្វើឲ្យអាទំហំដែលយើងវាស់ហ្នឹងគឺវាវាធំកាលណារូបយើងគុណថែមធំរូបនឹងវាធំដែរហើយអញ្ចឹងដើម្បីឲ្យវារក្សានៃគេនេះនៅអាអានេះដដែលនេះ នៅអាទំហំដដែលបងប្អូនត្រូវត្រូវបដូរនៅលើ dimension នេះអញ្ចឹងខ្ញុំអាច create new នេះមួយទៀតអញ្ចឹងនេះគឺខ្ញុំ scale ពីរដងអញ្ចឹងខ្ញុំ scale ពីរដងខ្ញុំយកកន្លែងនេះខ្ញុំដាក់50ដើម្បីចំណាំណាលេខ50អញ្ចឹង50នៅទីនេះប៉ុន្តែយើងយកអា100នេះមកមកប្រើដដែលតោះខ្ញុំ continue នៅលើវាតប continue នៅលើវាកន្លែងវាមាន primary វាមាន unit អញ្ចឹងអា អាអា primary នេះវាវា ធ្វើការ control ទៅលើ scale របស់យើង zoom តូចឬក៏ zoom ធំនៅលើនេះអញ្ចឹងកន្លែងនេះយើងបងប្អូនបើសិនជាយើង scale ឡើងពីរដងបងប្អូនយក50ចែក100អូខេយក50ចែក100កន្លែង scale ពីរដងចុច enter បាទបន្តចុចអូខេអានេះយើង copy បានមួយពេលយើងវាស់យើងដឹងថានេះ50ទំហំវាអានេះ100ប៉ុន្តែយើងយើងធ្វើការ zoom នឹងទំហំវាគឺ2ដងអូខេតោះខ្ញុំ close តមកទៀតយើងចាប់ផ្ដើមធ្វើការវាស់ហើយនេះយើងវាស់ប្រវែកទំហំមុនប៉ុន្តែខ្ញុំយកអីគេខ្ញុំយកអា dimension នេះយកមកវាស់បាទខ្ញុំយកមកវាស់តមកចុចចំណុចនេះមួយចំណុចនេះមួយអានេះ3000បងប្អូនឃើញអានេះម៉ានអានេះ2500នៅក្នុងវីដេអូហ្នឹងក៏ធ្លាប់មានបងប្អូនមួយចំនួនសួរខ្ញុំដែរតាក់ទងគេប្រើពេលណាគេប្រើនៅលើអានេះដែលនេះដែលខ្ញុំបង្ហាញអញ្ចឹងអញ្ចឹងអាហ្នឹងជាធម្មតា ពេលខ្លះរូបដូចខ្ញុំបង្ហាញបងប្អូនរូបហ្នឹងវាវាតូចនៅពេលដែលគេស៊ូមវាមកកាលណាយើងបរិយាធំយើងគូសតូចទេយើងគូសនៅក្នុងប្លង់យើងធម្មតានេះបើសិនយើងគូសយើងគូសនៅក្នុងនឹងធម្មតាទេយើងគូសទំហំធម្មតាទេអញ្ចឹងនៅពេលដែលបងប្អូនបរិយរូបហ្នឹងទៅគឺវានឹងធ្វើឲ្យគេធ្វើឲ្យអានេះក៏វារីកដែរអាដែលមានសិនតែយើងវាស់ហ្នឹងទំហំហ្នឹងគឺវារីកដែរកាលណាវារីកដែរគឺបងប្អូនត្រូវគេ យើងត្រូវធ្វើការផ្លាស់ប្ដូរបដូរនៅចំណុចមិញដែលខ្ញុំបង្ហាញបងប្អូននេះអាចំណុចនេះបាទចំណុចនេះចំណុចកន្លែង primary នេះខ្ញុំសូមបង្ហាញថាកន្លែង primary unit នេះគឺវាធ្វើការការ control ទៅលើទំហំនៃ dimension ដែលយើងវាស់ហើយកន្លែង fit នេះ fit នេះគឺតកតើនឹងទំហំនៃអក្សរអូខេទំហំនៃអក្សររបស់យើងទំហំនៃអក្សរតូចឬក៏ធំប៉ុន្តែវាអត់តកតើនឹងតម្លៃទេកន្លែង primary unit នេះគឺវាតកតើនឹង និងតម្លៃអញ្ចឹងបងប្អូនសំចែកគ្នាដាច់កន្លែង primary unit ហ្នឹងវាតកតឹងនឹងតម្លៃរបស់យើងប៉ុន្តែវាមិនតកតឹងទៅនឹងទំហំអក្សរតូចឬក៏ធំទេអានេះខ្ញុំនិយាយមកឲ្យអាចច្រឡំអញ្ចឹងបងប្អូនកន្លែង fit នេះគឺវាតកតឹងទៅនឹងទំហំនៃគេទំហំនៃអក្សររបស់យើងអក្សររបស់យើងយើងចង់ឲ្យវាអក្សរតូចឬក៏អក្សរធំកន្លែង primary unit គឺយើងធ្វើការ control ទៅលើ ទំហំនៃតម្លៃរបស់យើងតម្លៃរបស់យើងយើងបើសិនជាកន្លែងមិញតម្លៃរបស់យើងនេះ នេះគឺ3000អញ្ចឹងកាលណារូបវាធំទៅគឺវានៅតែ3000ដដែលពីធម្មតាយើងគាត់ជាដឹងហើយនៅពេលដែលយើងយកអានេះមកវាស់មកនេះខ្ញុំបង្ហាញបងប្អូនហ្នឹងពេលយើងយកវាមកវាស់តម្លៃរូបនេះគឺវាមិនអាចទៅជា3000ទេគឺវា6000អញ្ចឹងដូចខ្ញុំបង្ហាញធម្មតាធម្មតាថានៅលើប្លង់អញ្ចឹងកាលណាគេកាត់យកចំណុចណាមួយនៃនៃធ្នឹមហ្នឹងយកមកគូសបើយើងប្រៀបធៀបនៅនឹង ប្លង់ធម្មតាដែលយើងកាត់នេះធ្នន់នឹងវាមិនតូចពេលយើងកាត់មកដើម្បីបង្ហាញសរសៃដៃរបស់យើងដើម្បីយើងធ្វើអញ្ចឹងរូបនឹងវាតូចកាលណារូបវាតូចយើងយកមកដាក់នៅលើប្លង់ទាំងមូលនៅពេលពេលដែលយើងព្រីនចេញទៅគឺគេមើលឃើញទេអញ្ចឹងដូច្នេះបងប្អូនត្រូវតែ scale វាឡើងត្រូវតែ scale វាឡើងក្នុងចំណុចហ្នឹងបាទខ្ញុំគិតថាបងប្អូននឹងនឹងយល់ឥឡូវនៅក្នុងមិញវាមានអីគេនៅក្នុង dimension មិញនេះអូខេនៅ dimension មិញនេះវាមានអីគេ អាហ្នឹងយើងយក50យើងយកយើងយើង scale ចុះវា2ដងអានេះ50លើ100ប៉ុន្តែដល់យើងស្គាល់អីគេយើងស្គាល់ទំហំនៃនៃអានេះទំហំនៃកន្លែង live feed នេះគឺគឺ100អញ្ចឹងបើសិនជាបងប្អូនប្រើប្រាស់នៅ75នេះក៏វាដូចគ្នាដែរឥឡូវខ្ញុំយូរឲ្យបងប្អូនអញ្ចឹងអានេះគឺខ្ញុំលុបវាចោលហើយកន្លែងនេះខ្ញុំដាក់ថាអានេះគឺ50ដែរ50ហើយកន្លែងនេះ75 ប៉ុន្តែខ្ញុំខ្ញុំស៊ូមវាចោលដែរស៊ូមវាអានេះអានេះគឺ fit របស់យើង75 primary unit នេះគឺយើងយក50នៅលើ100បាទតោះខ្ញុំជប់ enter មកវានឹងបដូរអូខេអញ្ចឹងអានេះអានេះវាមាននេះ50នៅលើ75ប៉ុន្តែតិចវាគឺតិចអីគេតិចវាគឺគឺ75អញ្ចឹងពេលដែលខ្ញុំវាស់វាមកគឺ3000បាទអូខេគឺ3000 នេះក៏3000ដែរអានេះ2500បើសិនជាយើងប្រៀបធៀបជាមួយគេជាមួយនឹងអា50 50លើ100នេះអូខេ50លើ100នេះតិចវាគឺវាធំជាងបងប្អូនឃើញទេគឺវាធំជាងបាទបាទបងប្អូនឃើញអញ្ចឹងចំណុចចំណុច2ហ្នឹងគឺវាអត់មានអីជា ជាបញ្ហាសម្រាប់បងប្អូនទេក៏បងប្អូនយល់ថានៅពេលដែលយើង scale ទៅវាមិនប៉ះពាល់ទៅដល់អានេះទេអូខេទៅដល់នេះ ដល់អា75ឬក៏100ទេទំហំនៃតិចនេះដែលវាវាអាហ្នឹងគឺវាតកតឹងតម្លៃគេតម្លៃនេះគឺវានៅរក្សាដដែលបាទបាទនេះនៅក្នុងវីដេអូហ្នឹងគឺខ្ញុំគិតថាបងប្អូននឹងព្យាយាមយល់ព្រោះវាតកតឹងបច្ចេកទេសរបស់យើងពេលដែលយើងគូរនៅលើថ្លោងហើយខ្ញុំក៏មិនបានបង្ហាញបងប្អូនតកតឹងការគូរនេះដែរគូរនេះគឺយើងជួបគ្នានៅវារៀននៅវីដេអូក្រោយដើម្បីកុំឲ្យវីដេអូនឹងវិញពេកបាទសូមអរគុណ